ជាដំបងសូមជម្រាបសួរនិងក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនរស់នៅក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះដែរពួកយើងខ្ញុំទាំងពីរនេះក៏បានធ្វើការ live បន្តតល់ជាវិភេកគណៈបកភ្លើងទៀនដោយសពមួយដងហើយគោលបំណងរបស់ពួកយើងគឺនៅតែបន្តហើយជានិបត្តិគឺយើងអត់ទាន់ធ្វើការផ្លាស់ប្ដូរទេគឺពួកយើងខ្ញុំ នៅតែដាក់ធានបត់គឺដំណើរការចូលរួមបោះឆ្នោតឃុំសង្កាត់ហើយនឹងទី2គឺអានខមមិននឹងការចូលរួមរបស់បងប្អូនទាំងអស់គ្នាសូមជម្រាបបាទហើយដោយបងប្អូនបានចូលរួមពីម្សិលមិញហើយអ្វីដែលម្សិលមិញយើងនិយាយរួមការឡាយរបស់យើងដោយលោកគូសវណ្ណថាបានជម្រាបជូនអញ្ចឹងថា ការ live របស់យើងជាបន្តបន្តនេះគឺយើង live ផ្ដោតសំខាន់ទៅលើ ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភូមិសង្កាត់អាណត្តិទី5ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី5ខែ6ខាងមុខហើយយើងបានជជែកគ្នាហើយក៏ទទួលបាននៅការចូលរួមរបស់បងប្អូន របស់យើងនិងសកម្មជនសកម្មនារីអ្នកស្នេហាជាតិស្នេហាប្រជាធិបតេយ្យបានចូលរួមជាមតិយោបល់ជាច្រើនហើយម្សិលមិញយើងឃើញថាមានការងារច្រើនពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនហើយថ្ងៃនេះយើងម្សិលមិញក៏យើងបានជជែកអំពីបញ្ហាសង្គមបញ្ហាដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនតាមរយៈយើងជ្រើសរើស មិនបានមេដឹកនាំល្អតាមចិត្តរបស់យើងតាមតម្រូវការរបស់បងប្អូនប្រជាប្រដ្ឋនៅមូលដ្ឋានហើយយើងបានជជែកគ្នាច្រើនអំពីគ្រឿងញៀនពីព្រោះគ្រឿងញៀនគឺជាគ្រោះថ្នាក់មួយសម្រាប់ជាតិរបស់យើងគឺគ្រោះថ្នាក់មែនទែនសម្រាប់ជាតិរបស់យើងគ្រឿងញៀនហើយយើងបានលើកពីអឺបញ្ហាគ្រឿងញៀននេះសម្រាប់ប្រទេស ចិត្តខាងរបស់យើងគឺមានទុកធ្ងន់ធ្ងរមែនទែនសម្រាប់បុគ្គលឬសម្រាប់ឈ្មួញទាំងឡាយដែលរស់ស៊ីគ្រឿងញៀនវាខុសពីប្រទេសកម្ពុជារបស់យើងដែលពេលខ្លះយើងឃើញថាឈ្មួញគ្រឿងញៀនខ្លាយទៅជាអុកញ៉ាខ្លាយទៅជាអ្នកមានអ្នកអឺរស់ស៊ីវាទៅជាអ្នកមានមុខមានមាត់នៅក្នុងសង្គមទៅវិញហើយបងប្អូនដឹងស្រាប់ហើយថ្មីថ្មីនេះហើយឥឡូវនេះសពរបស់ បងប្អូននគរបាលរបស់យើងបានស្លាប់ពីរនាក់ដោយសារអ្នកញៀនគ្រឿងញៀនហើយឥឡូវនេះឃើញថាមានមន្ត្រីខ្លះមន្ត្រីជាន់ខ្ពស់ខ្លះកូនមន្ត្រីជាន់ខ្ពស់ខ្លះគាត់ទៅចូលរួមចែករំលែកទុកជាមួយគ្រូសាសពយើងមិនដឹងថាគាត់ជជែកអ្វីគាត់មានអីអឺហើយជាការកោតសរសើរចំពោះការពលកម្មអឺ ក្នុងការបង្ក្រាបគ្រឿងញៀនប៉ុន្តែសម្រាប់ពួកយើងទាំងអស់គ្នានៅទីនេះជម្រាបជូនថានេះបញ្ហាដែលសំខាន់គឺគ្រឿងញៀនបញ្ហាដែលសំខាន់គឺការអនុវត្តច្បាប់មិនមែនបញ្ហាសំខាន់ត្រូវសរសើរស្នាដៃអ្នកដែលទៅបង្ក្រាបគ្រឿងញៀនស្លាប់ដោយសារបង្ក្រាបគ្រឿងញៀនដែលខ្មែរដែលយុវជនខ្មែរដែលជាយុវជនខ្មែរញៀនថ្នាំញៀនហើយបាញ់សម្លាប់អឺ បងប្អូនបងប្អូននគរបាលរបស់យើងដែលទៅបង្ក្រាបដែលទៅចាប់អ្នកញៀនឆ្នាំទីទៅទៅវិញបើយើងមើលរូបភាពមិនស៊ីជម្រៅយើងឃើញថាថ្នាក់ដឹកនាំក៏ដូចជាកូនរបស់ថ្នាក់ដឹកនាំនៅក្នុងសង្គមបច្ចុប្បន្នបានទៅចូលរួមចែករំលែកទុកបើយើងមើលរូបភាពមួយជ្រុងយើងឃើញថា គួរឲ្យកោតសរសើរប៉ុន្តែសម្រាប់ពួកយើងជាអ្នកនយោបាយយើងមើលឲ្យស៊ីជម្រៅបញ្ជាក់ឲ្យឃើញថាគ្រឿងញៀនកំពុងតែធ្វើបាបពលរដ្ឋខ្មែរកំពុងតែជន់ឈ្លីអឺអ្វីដែលជាប្រលឹងរបស់ជាតិអ្វីដែលជាធនធានដ៏សំខាន់របស់ជាតិធនធានដែលសំខាន់របស់ជាតិគឺប្រជាពលរដ្ឋហើយនៅក្នុងចំណោមប្រជាពលរដ្ឋ ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គមមួយគឺយុវជន ឬក៏មនុស្សដែលស្ថិតនៅក្នុងគេហៅថាវ័យពីយុវជនពីចន្លោះពីអាយុ20ឆ្នាំទៅដល់55ឆ្នាំឬ60ឆ្នាំកំពុងតែមាន សក្តានុពលយ៉ាងខ្លាំងសម្រាប់ការកសាងប្រទេសជាតិប៉ុន្តែនៅពេលដែលក្រុមចំណន់ទាំងអស់នោះត្រូវធ្លាក់ទៅក្នុងគ្រឿងញៀនហើយយើងឃើញច្បាស់ហើយនៅពេលដែល អ្នកដែលញៀនឆ្នាំគាត់បាញ់សម្លាប់ទៅលើកងនគរបាលកងនគរបាលដែលគាត់ធ្វើការបម្រើប្រជាប្រដ្ឋពេលនោះស្លាប់គាត់ស្លាប់ហើយហើយយើងសរសើរចំពោះការបំពេញបេសកកម្មរបស់គាត់ដើម្បីប្រទេសជាតិប៉ុន្តែអ្វីដែលជាតិខាត់បងយើងខាត់បងខ្មែរអ្នកជាប់គ្រឿងញៀនក៏ជាធនធានរបស់ជាតិដែលសំខាន់អ្នកដែលទៅបង្ក្រាបជាកងប៉ូលីសជាឈាមខ្មែរជាកម្លាំង របស់ជាតិជាកម្លាំងរបស់ជាតិត្រូវបានបាត់បង់ត្រូវបានបាត់បង់អញ្ចឹងហើយដោយសារគ្រឿងញៀនធ្វើឲ្យជាតិបាត់បង់ទាំងអស់បាត់បង់ទាំងកងប្រដាប់អាវុធទាំងបើយើងចាប់អ្នកញៀនគ្រឿងញៀនញៀនគ្រឿងថ្នាក់គ្រឿងញៀនយកទៅដាក់ទោសបានក៏នៅតែជាការខាតបង់នៃធនធានជាតិរបស់យើងដែរ អញ្ចឹងហើយម្សិលមិញយើងជជែកច្រើនអំពីគ្រឿងញៀនហើយដូចយើងបានអះអាងអញ្ចឹងថាគណៈបកភ្លើងទៀនប្រឆាំងដាច់ខាតគឺការជួញដូរការចរាចរគ្រឿងញៀនទោះជានៅកន្លែងណាក៏ដោយពីព្រោះវាគឺជាផ្នែកដែលបំផ្លាញដែលបំផ្លាញប្រទេសជាតិរបស់យើងបាទពិតណាស់លោកអ៊ីងម៉ានីសង្គមយើងបច្ចុប្បន្នគឺមិនថាទីណាទេ ជនបទទីក្រុងគឺពោពេញទៅដោយគ្រឿងញៀនហើយគ្រឿងញៀននេះវាមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរអឺជាពិសេសទៅលើយុវជនហើយតាមានអ្នកណាម្នាក់សេពឬក៏ប្រើប្រាស់គ្រឿងញៀនហ្នឹងគឺប៉ះពាល់បន្ទុកមួយគ្រួសារពេញហើយវាមិនថាតែប៉ុណ្ណោះទេវាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយើងទាំងមូលផងព្រោះប្រទេសយើងកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ តែការប្រើប្រាស់នឹងនឹងជួយដូរគ្រឿងញៀនមានការកើតឡើងយ៉ាងក្រឹងក្រែងនៅថ្នាក់មូលដ្ឋានចឹងហើយបានជាពួកយើងខ្ញុំទាញយករឿងផ្សេងផ្សេងដែលមានកើតនៅក្នុងមូលដ្ឋានមកបញ្ជាក់ប្រាប់បងប្អូនថាកើតឡើងវាមានឫសគល់របស់វាមិនមែនរឿងទាំងអស់ហ្នឹងវាអាចកើតឡើងឯងឯងទេចឹងហើយបានជាពួកយើងខ្ញុំខំសបផ្សាយដំណើរការនៃការបោះឆ្នោតនៅពេលខាងមុខនេះគឺមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរសម្រាប់កូនចៅយើងដែលរស់នៅផ្ទាល់នៅថ្នាក់មូលដ្ឋានបើសិនជាយើងមានថ្នាក់ដឹកនាំមូលដ្ឋានល្អដែលគិតគូរអំពីសុវត្ថិភាពសន្តិសុខប្រជាពលរដ្ឋបងប្អូននៅថ្នាក់មូលដ្ឋានពិតណាស់គ្រឿងញៀននឹងធ្លាក់ចុះនឹងថយចុះហេតុអីបានជាខ្ញុំហ៊ានអះអាងបែបនោះព្រោះការប្រើប្រាស់និងការចែកចាយគ្រឿងញៀន មិនអាចលាក់បំបាំងភ្នែកបងប្អូនដែលជាប្រជាពលរដ្ឋនៅមូលដ្ឋានបានឡើយហើយអ្នកអ្នកដែលមានអំណាច មានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់គ្រឿងញៀនគឺថ្នាក់មូលដ្ឋានគឺមេឃុំចៅសកាត់នៅឯងដែលមានអំណាចមានសិទ្ធិមានការចាត់ចែងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់នៅការប្រើប្រាស់និងចែកចាយចែកចាយគ្រឿងញៀននៅក្នុងឃុំសកាត់របស់បងប្អូនបាទសួស្តីបងសុខ ជម្រាបសួរបងថលបានដល់ដល់បងថលសក់លឺនោះសក់ហើយជាអត់សក់លឺសលេងព្រោះពួកយើងខ្ញុំពីរនាក់ថ្ងៃនេះថ្ងៃនេះមានប្រជុំពីរកន្លែងហើយប្រហែលជាថ្ងៃនេះរឿងរឿងដូចហឹងវិជាដោយសារអឺមានប្រជុំពីរកន្លែងយើងមានដាក់មេក្រូគឺយើងប្រជុំអឺផ្ទាល់ អញ្ចឹងទេប្រហែលជាសលេងយើងខ្សោយក្នុងហ្នឹងហើយយើងប្រជុំផ្ទៃក្នុងរបស់គណៈបកភ្លើងទៀនយើងដើម្បីបទូបថយនឹងការចូលរួមបរឹងរបស់ថ្នាក់មូលដ្ឋានយើងថាជាបេក្ខភាពឃុំសង្កាត់តើយើងត្រូវរៀបខ្លួនយ៉ាងម៉េចដើម្បីខ្លាយខ្លួនជាអឺថ្នាក់ដឹកនាំនៅឃុំសង្កាត់ដើម្បីឲ្យវិជាបរដ្ឋទុកចិត្តនិងជឿជាក់លើពួកយើងខ្ញុំដែលជាតំណាក់ ដែលជាតំណាងគណៈបកភ្លើងទៀនដែលជាបេក្ខភាពមេឃុំចៅស្កាត់វត្តមូលដ្ឋានហើយពួកយើងខ្ញុំថ្ងៃនេះបានជួបគ្នាច្រើនហើយមានសេចក្តីសប្បាយរីករាយណាស់ដែលឃើញអឺថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនដែលជួឈ្មោះជាមេឃុំចៅសង្កាត់គាត់បានបដិញ្ញាចិត្តថាពួកគាត់ទាំងអស់គ្នាដែលធ្លាប់បម្រើបងប្អូនហើយជាពិសេសពួកគាត់សិតតែអតីតធ្លាប់ធ្វើជាមេឃុំទៀតថ្ងៃនេះជួពួកគាត់ផ្ទាល់ ថាអ្វីដែលគាត់បានធ្វើកន្លងមកគឺទៅតែចាប់ក្តៅហើយមានភាពកក់ក្តៅដល់ជាប្រវត្តិគាត់មានសង្ឃឹមថាអាណត្តិបោះឆ្នោតខាងមុខនេះគាត់ជាប់ជាមេឃុំគាត់នឹងបន្តស្មារតីគាត់បន្តទៀតបាទលឺនៅសុខឃើញសេងសោមអត់លឺដែរបងធីរីលឺបងធីរីហើយចង់ជម្រាបជូនបងប្អូនថាដោយលោកពូសវណ្ណថា បានមានប្រសាសន៍អំបញ្ញមិញអញ្ចឹងគឺថាយើង បានជួបជុំគ្នា ជាមួយមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋានរបស់គណៈបកភ្លើងទៀនហើយអ្វីដែលមោទនភាពគឺការបដិញ្ញាចិត្តរបស់គាត់បើទោះជាគណៈបកភ្លើងទៀននៅពេលនេះអឺយើងមានការខ្វះខាតខ្វះខាតខ្វះខាតច្រើនបើយើងគិតអំពីថវិកាអំពីធនធាន សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការឃោសនាខាងមុខក៏ដោយប៉ុន្តែមនសិការនិងឆន្ទៈរបស់គាត់គឺបេះដូងរបស់គាត់គឺអ្វីដែលយើងមោទនភាពគឺបេះដូងរបស់គាត់នៅតែបញ្ជាក់ពីការបដូរផ្ដាច់ពីការបដូរផ្ដាច់ថាគាត់ត្រូវតែចូលរួមប្រកួតប្រជែងដើម្បីក្លាយទៅជាតំណាងរបស់បងប្អូនប្រជាប្រដ្ឋនៅក្នុងគោលបំណងដើម្បីបំរើផលប្រយោជន៍ការពារផលប្រយោជន៍របស់បងប្អូនប្រជាប្រដ្ឋរបស់កូនចៅយើងចំនួនក្រោយ សម្រាប់អនាគតកូនចៅរបស់យើងចំនួនក្រោយអនាគតប្រទេសជាតិរបស់យើងដ៏ភ្លឺស្វាងនេះគឺជាការបញ្ញាចិត្តដ៏រឹងមាំដ៏មុខមុតបំផុតរបស់មន្ត្រីគណៈបកភ្លើងទៀនអញ្ចឹងហើយបើមិនមានបើយើងគិតប្រៀបធៀបជាមួយនឹងគណៈបកផ្សេងគណៈបកដៃគូរបស់យើងប្រសិនបើយើងអត់មានបេះដូងអត់មានមេនសការសម្រាប់ជាតិរបស់យើងយើងគិតថាគណៈបកភ្លើងទៀន មន្ត្រីគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនមិនអឺមកទល់បច្ចុប្បន្ននេះបងប្អូនមើលឃើញហើយគឺថាសកម្មហើយមើលសកម្មភាពហើយអ្វីដែលមន្ត្រីគណៈបកភ្លើងទីនកំពុងធ្វើគឺធ្វើបុព្វហេតុតែមួយគត់គឺសម្រាប់ជាតិសម្រាប់ប្រជាប្រដ្ឋរបស់យើងហើយទឹកចិត្តនេះនឹងនៅតែបន្តរហូតបន្តរហូតហើយយើងក៏សង្ឃឹមថាទឹកចិត្តពីមួយចំណន់ទៅមួយចំណន់ដោយសារយើងមានគំរូវិរភាពពី អ្នកចំនួនមុនរបស់យើងបុកបុកពាក់បរោះរបស់យើងទោះបីជាអ្នកខ្លះអស់លោកខ្លះក៏បានទទួលអនិច្ចកម្មទៅហើយក៏ដោយអ្នកខ្លះបងប្អូនអ្នកខ្លះក៏គាត់ចាស់ជរាណាស់ទៅហើយប៉ុន្តែនៅតែមានបេះដូងផ្ដាំផ្សាឲ្យពួកយើងចំនួនក្រោយបន្តស្មារតីនិងបេះដូងសម្រាប់ផលប្រយោជន៍ជាតិសម្រាប់ផលប្រយោជន៍របស់ប្រជាប្រដ្ឋរបស់យើងហើយអញ្ចឹងហើយបានជាពួកយើងនឹងបង្កើតមនុស្សមួយចំនួនទៅមួយចំនួន មានន័យថាមន្ត្រីគណៈបកភ្លើងទៀនអត់ចេះសាបរលាបទៅទេដោយសារប្រលឹងនៃមន្ត្រីគណៈបកភ្លើងទៀនទាំងអស់ហ្នឹងមន្ត្រីប្រលឹងនៃគណៈបកភ្លើងទៀនគឺផលប្រយោជន៍ជាតិគឺផលប្រយោជន៍ប្រជាប្រដ្ឋចាត់ទុកបងប្អូនប្រជាប្រដ្ឋទាំងអស់គឺជាដែលថាគឺជាអ្នកកំណត់ជោគវាសនារបស់ប្រទេសជាតិរបស់យើងពីព្រោះថាយើងគណៈបកភ្លើងទៀននឹងដើរតាម គោលការណ៍ប្រជាធិបតេយ្យហើយធ្វើយ៉ាងណាឲ្យគោលការណ៍ប្រជាធិបតេយ្យដូចមានចែងនៅក្នុងអង្គការសហប្រជាជាតិជាជាបន្ទាត់ឋាននៃអន្តរជាតិមួយត្រូវបានយកមកអនុវត្តនៅប្រទេសកម្ពុជាមិនមែនដូចមន្ត្រីមួយចំនួនដែលគាត់គិតថាប្រជាធិបតេយ្យមានបន្ទាត់ឋានមានស្តង់ដារប្រទេសកម្ពុជាមានស្តង់ដារប្រទេសភូមាមានស្តង់ដារប្រទេស ថៃស្តង់ដារអាមេរិកនោះទេអ្វីដែលសំខាន់គឺប្រជាធិបតេយ្យពិតជាមានស្តង់ដារកំណត់រួមរបស់គេហើយក្នុងនាមពួកយើងទាំងអស់គ្នាគឺយើងចង់ប្រកាន់ឲ្យប្រទេសកម្ពុជាអនុវត្តនៅគោលការណ៍ប្រជាធិបតេយ្យដែលមានចែងនៅក្នុងជាលក្ខណៈអន្តរជាតិជាលក្ខណៈអន្តរជាតិមានន័យថាជោគវាសនានៃប្រទេសជាតិ ត្រូវប្រគល់ឲ្យបងប្អូនប្រជាប្រដ្ឋជាអ្នកសម្រេចពិតប្រាកដជាអ្នកចូលរួមដោះស្រាយជាអ្នកចូលរួមដឹកនាំហើយពួកយើងនៅពេលដែលយើងคล้ายទៅជាមន្ត្រីពួកយើងបងប្អូននឹងคล้ายទៅជាចៅសង្កាត់មេឃុំឬក្រុមប្រឹក្សានៅក្នុងឃុំសង្កាត់ហ្នឹងពួកយើងដើរតួជាតំណាងប៉ុន្តែការចូលរួមកំណត់នៅជោគវាសនានឹងការដឹកនាំនៅក្នុងឃុំសង្កាត់ហ្នឹងត្រូវបាន បងប្អូនជាអ្នកសម្រេចនោះទេមានន័យថានៅពេលដែលឃុំសង្កាត់ណាដែលដឹកនាំដោយគណៈបកភ្លើងទៀនពេលដែលចង់អភិវឌ្ឍអ្វីចង់ធ្វើអ្វីមួយពេលនោះបងប្អូននឹងអញ្ជើញបងប្អូនចូលរួមនៅតាមមូលដ្ឋាននោះបងប្អូនអាចផ្ដល់យោបល់អាចបញ្ចេញមតិគ្រប់គ្រាន់មានន័យថាបើបងប្អូនទាំងអស់គ្នានៅក្នុងឃុំសង្កាត់ហ្នឹងមើលឃើញថាវិស័យឧទាហរណ៍ថាបើផ្លូវពីរបីខ្សែនៅពេលដែលកញ្ចប់ថាវិការមានសម្រាប់ពីរខ្សែឬមួយខ្សែសម្រាប់ ផ្លូវបងប្អូនដែលនៅក្នុងភូមិសង្កាត់5 5ខ្សែសម្រាប់ដែលយើងត្រូវកសាងប៉ុន្តែថវិកាមានមានតែសម្រាប់2ខ្សែអញ្ចឹងតំណាងមន្ត្រីគណៈបកភ្លើងទៀនឬក៏មន្ត្រីដែលបងប្អូនបោះឆ្នោតឲ្យនឹងជាពិសេសគណៈបកភ្លើងទៀនហ្នឹងឯងត្រូវជជែកជាមួយបងប្អូនត្រូវស្វែងរកឲ្យឃើញថាតើផ្លូវណាដែលមានអត្តដែលអត្តភាពមានន័យថាអ្នកប្រើប្រាស់ច្រើន ពេលដែលយើងកសាងទៅបងប្អូនប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ផ្លូវហ្នឹងអញ្ចឹងហើយគណៈបកភ្លើងទៀននៅតែជំរុញថាទោះបីជាខ្លួនคล้ายទៅជាអ្នកតំណាងរបស់បងប្អូនក៏ដោយក៏ការចូលរួមរបស់បងប្អូននៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយនៅក្នុងគុំបងប្អូននៅតែត្រូវការបងប្អូនជានិច្ចនេះគឺជាស្មារតីរួមរបស់មន្ត្រីគណៈបកភ្លើងទៀនរបស់គឺការចូលរួមរបស់បងប្អូនគឺជារឿងចាំបាច់បំផុតបាទអឺ ជាការចូលរួមដែរសម្រាប់បងប្អូនជាបរតនៅតាមបណ្ដាភូមិនិងបណ្ដាភូមិមួយចំនួនហើយក្នុងចំណោមបងប្អូនដែលចូលមើលតើមានបងប្អូនណាម្នាក់ដែលបានទទួលបានព័ត៌មានហើយឬនៅសម្រាប់សម្រាប់បងប្អូនដែលជាម្ចាស់ឆ្នោតនៅក្នុងមូលដ្ឋានផ្ទាល់ហើយមករយៈក្រោយនេះខ្ញុំឃើញខាងស្រុកជួរព្រំដែន គឺមានប្រជាពលរដ្ឋខុសខលមែនទែនក្នុងការទៅទទួលយកបានព័ត៌មានហើយសុំទោសផងថ្ងៃនេះបាទអសូវលើសលេងឃើញ stand up Cambodia ក៏ comment មកទៀតអសូវលើសលេងឆ្ងាយពេកប្រហែលជាខ្ញុំដាក់កាមេរ៉ាឆ្ងាយពេកបានជាអត់សូវលើសលេងចឹងសុំទោសផងបើសិនជាសលេងឬអឺមិនសូវច្បាស់ឯណាសលេងខ្សោយហើយដាក់កាមេរ៉ាឆ្ងាយទៀត ចឹងបងប្អូនអាចខមមិនមើលចូលរួមខមមិនខ្លះដែលទាក់ទងនឹងបញ្ហាផ្សេងផ្សេងក៏ដូចជាការចោះចែកបានព័ត៌មានអឺតាមមូលដ្ឋានដែលមន្ត្រីកាមន្ត្រីគណៈកម្មការរៀបចំបោះឆ្នោតដែលចែកតាមភូមិជាមួយនឹងអាជ្ញាធរភូមិនឹងតើការចែកបានព័ត៌មាននឹងមានអីមិនប្រក្រតីឬក៏ មានអីសូមឲ្យជួយខមមិនមកដើម្បីជាព័ត៌មានសម្រាប់ពួកយើងខ្ញុំទាំងពីរនេះផងបាទបងសរឿបមិនហើយបងបានទទួលបានព័ត៌មានទេបងបងសរឿបយកតាមលោកលើខាងនេះបងសរឿបអឺលោកអូនឈៀងឈៀងផាឡាបានទទួលបានព័ត៌មានដែលមន្ត្រីរបស់ គោជមនៅតាមឃុំចែកជូនហើយឬនៅអូនជាងបឡានេះជានៅកទឺ2ជាអ្នកកទឺ2បងអូនបឡាសួស្ដីបងអូនគាត់អ្នកខ្សែផងអញ្ចឹងអ្នកយកព័ត៌មានហើយមានអាជ្ញាធរឃើញគាត់ថតផុស Facebook ហ្នឹងគាត់គេអាជ្ញាធរអីខត់ខ្លួនអីដែរដូចជាពាក់ព័ន្ធជាមួយការ live អាជ្ញាធរគេមិនឲ្យ live ហើយទោះបីជាយ៉ាងម៉េចក៏ដោយយើងលើកកម្ពស់បងប្អូនដែលស្រឡាញ់យុទ្ធធរដែលស្រឡាញ់សេរីភាពឲ្យមានតែខ្ញុំគ្រប់គ្រងវិស័យព័ត៌មានរហូតដល់យើងទាំងអស់គ្នាដែលជាគណៈបកភ្លើងទៀនដោយពួកខ្ញុំទាំងពីរនេះគ្រប់គ្រងបើគណៈបកភ្លើងទៀនដឹកនាំប្រទេសសូមជម្រាបជូនថាមន្ត្រីសាធារណៈទាំងអស់ដែលទៅបំពេញការងារសាធារណៈប្រយោជន៍សាធារណៈគឺសូមឲ្យបងប្អូនជួយថតជួយ like មិនលាក់កំបាំងអឺពេលដែលយើងនាំគ្នាទៅបំពេញការងារសាធារណៈដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងប៉ុន្តែនៅពេលដែលឃើញកាមេរ៉ាបងប្អូនប្រជាពលរដ្ឋណាមួយនិយាយពីខ្លាចហើយគម្រាមកំហែងប្រើរូបភាពផ្សេងផ្សេងប្រើច្បាប់ផ្សេងផ្សេងហើយប្រសិនបើពួកយើងទាំងអស់គ្នាដែលជាមន្ត្រីគណៈបកភ្លើងទៀនបានតំណងហើយយើងរីករាយហើយស្វាគមន៍សូមឲ្យមានអ្នកព័ត៌មាននៅពេលដែលយើងពេញការងារសូមឲ្យជួយទលាយផង បាទអរគុណណាស់បងអូនផល្លាអ្នកខ្សែតើបងឃើញកើតមានជាគាត់មានបណ្ដាញសង្គមព័ត៌មានផងបញ្ចុះបញ្ជីឲ្យត្រឹមត្រូវហើយសូមជម្រាបជូនថាវិស័យព័ត៌មាននេះថ្មីបើអត់មិនចែកមែនប៉ុន្តែនៅលើពិភពលោកគេបានឲ្យអំណាចរបស់វាគឺជាអំណាចទី4ជាទូទៅនៅក្នុងក្របខ័ណ្ឌនៃការដឹកនាំរដ្ឋអ្នក ជំនាញផ្នែកបែងចែកអំណាចហ្នឹងគឺដូច Montesquieu ដូចអីហ្នឹងគឺគាត់បានចេះបែងចែកអំណាចធំធំមាន3គឺរដ្ឋសភាមានន័យថាអំណាចនីតិបញ្ញត្តិនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិតុលាការប៉ុន្តែអំណាចមួយទៀតអត់មានចែងនៅក្នុងច្បាប់បែនប៉ុន្តែគេចាត់ទុកជាអំណាចទី4គឺអំណាចសារព័ត៌មានអំណាចសារព័ត៌មាននេះសំខាន់ណាស់បងប្អូនដឹងទេនៅពេលដែលខ្ញុំជឿថាខ្សែអាត់របស់លោកតាលូនជា មានប្រសាសន៍ខ្ញុំជឿថាមានមនុស្សមួយចំនួនបានស្ដាប់ស្ដាប់គាត់បានសារភាពថាគាត់អត់ដឹងរឿងពីប្រជាប្រដ្ឋអត់អីញ៉ាំដោយសារអីគាត់ថានៅពេលដែលគាត់ចោះទៅមូលដ្ឋានមន្ត្រីថ្នាក់ក្រោមរបស់គាត់កាប់កោកាប់ជ្រូកជួពេញកន្លែងផ្ទះបាយនោះមើលទៅដូចឲ្យមនុស្សញ៉ាំឆ្អែតបាទអញ្ចឹងគាត់ថាអ្នកមូលដ្ឋានរាយការណ៍កុហកថ្នាក់លើហើយសួរថាបញ្ហាដោយសារអីដោយសារកំហុសរបស់គាត់ បើទោះជាគាត់ស្រឡាញ់ក៏ដោយស្រឡាញ់ជាតិក៏ដោយជាកំហុសរបស់គាត់មួយទៀតគឺគាត់អត់បានបើកអាប្រព័ន្ធព័ត៌មាននោះពួកយើងនៅខាងលើកាលពីជំនាន់ហ្នឹងទៀតអីយើងមើលបើសិនជាយើងពឹងផ្អែកទៅលើមន្ត្រីរបស់យើងស្មោះត្រង់តើគាត់ស្មោះត្រង់យ៉ាងម៉េចអញ្ចឹងហើយបានគេនៅលើពិភពលោកគេឲ្យតម្លៃទៅលើសារព័ត៌មានណាហើយបើយើងជាអ្នកដឹកនាំយើងចង់ឲ្យស្អាតស្អំណាយើងចង់ឲ្យស្អាតស្អំ យើងមានបេះដូងយើងមានឆន្ទៈសាសនបើកតាមប្រព័ន្ធព័ត៌មានឲ្យទូលំទូលាយហើយបច្ចុប្បន្ននេះគេអាចផ្សាយ live បន្តផ្ទាល់ផ្សាយផ្ទាល់ជប់ព្រឹត្តិការណ៍អីផ្សេងផ្សេង live បន្តផ្ទាល់យើងលើកទឹកចិត្តហើយពេលនោះអ្នកព័ត៌មានទាំងអស់សារព័ត៌មានទាំងអស់នោះផ្លាយទៅជាផ្នែកជាចំណុចរបស់មេដឹកនាំហើយគាត់អាចមើលទៅយើងអាចមើលទៅថាបាត់ដបងទឹកលិចគឺគេថតគេឡាយឲ្យមើលបងអូនប្រជាប្រដ្ឋជួបបញ្ហាខ្លះវាដូចកាលឆ្នាំប្រហែល មានជនជាតិយួនមកកាយយួមមាសនៅចុកស្ពានថ្មនៅចុងស្ពានថ្មចាស់បានកញ្ញារោសិតលោកស៊ុនចម្រើនអីហ្នឹងតែតឡាយព័ត៌មានឃើញភ្លាមភ្លាមភ្លាមភ្លាមអ្នកបាត់ដំបងក្រុមបាត់ដំបងរត់ទៅឈូទាំងអស់ពេលហ្នឹងគេឃើញទេអាចជួយការពារទាំងអាស្ពានថ្មហ្នឹងផងទាំងធនធានរបស់យើងផងហើយចាប់យួនហ្នឹងទៅទៅទៅមិនដឹងយកទៅធ្វើអីទៅទល់បច្ចុប្បន្នវាស្ងាត់ទៅយើងឃើញទេប្រព័ន្ធព័ត៌មានវាសំខាន់អញ្ចឹងចុះបើយើងបិទប្រព័ន្ធព័ត៌មានយើងឃើញទេ ដោយលោកតានួនជានិយាយចឹងកាលពីសម័យ3ឆ្នាំ8ខែយើងឃើញស្លាប់ស្លាប់រាប់លានអ្នកស្លាប់រាប់លានអ្នកអាហ្នឹងប្រព័ន្ធព័ត៌មានវាមានសារៈសំខាន់ណាស់ហើយយើងលើកទឹកចិត្តដូចខ្ញុំបានជំរាបជូនអញ្ចឹងថាបើមន្ត្រីគណៈបកភ្លើងទីនទៅដឹកនាំប្រទេសវិញរាល់ការបំពេញការងារដែលជាផលប្រយោជន៍សាធារណៈជាប្រសាបលិសចរាចរណ៍គឺថាពេលដែលយើងទៅបំពេញការងារសូមឲ្យបងប្អូនថតថត ហើយជួយ like កាន់តែប្រសើរពីព្រោះបើយើងខ្លាចកាមេរ៉ាមានន័យថាយើងមានចេតនាប្រព្រឹត្តអាក្រក់ណាមួយហើយមិនចង់ឲ្យគេឃើញមិនចង់ឲ្យគេដឹងផ្ទុយទៅវិញបើយើងប្រឹងប្រែងធ្វើឲ្យល្អមានតែចង់ឲ្យគេផ្សព្វផ្សាយអញ្ចឹងហើយប្រព័ន្ធព័ត៌មាននេះជួយឲ្យយើងច្រើនមែនទែនជួយឲ្យយើងច្រើនមែនទែនជាពិសេសសម្រាប់មេដឹកនាំទាំងឡាយដែលចង់ឲ្យការដឹកនាំរបស់ខ្លួនឲ្យប្រទេសរបស់ខ្លួនក្រោមការដឹកនាំរបស់ខ្លួនឲ្យប្រទេសក្រោមការដឹកនាំរបស់ខ្លួននឹងល្អ គឺត្រូវការចាំបាច់នៅប្រព័ន្ធផ្សព្វផ្សាយមួយដែលត្រឹមត្រូវហើយជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈមានន័យថាគាត់អាច live ផ្ទាល់ប៉ុន្តែលើកលែងតែការ live មួយចំនួនវាពាក់ព័ន្ធជាមួយនឹងតម្លៃជាតិតម្លៃវប្បធម៌តម្លៃប្រពៃណីភពផំរបស់យើងអាហ្នឹងសូមជម្រាបជូនថាគេមានវិជ្ជាជីវៈរបស់គេហើយប្រសិនបើគណៈបកភ្លើងទៀនទៅដឹកនាំប្រទេសគឺសូមជម្រាបជូនថាអ្វីអ្វីក៏យើងឲ្យបំពេញតាមក្របខ័ណ្ឌ វិជ្ជាជីវៈត្រឹមត្រូវហើយធានាឲ្យអ្វីអ្វីប្រព្រឹត្តទៅដោយភាពយុត្តិធម៌ឲ្យបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នាមិនមែនន័យថាអេបងប្អូនប្រជាពលរដ្ឋនិយាយតែប្រជាពលរដ្ឋចុះអ្នកធ្វើការបានន័យថាជាពលរដ្ឋមានន័យថាទាំងអស់គ្នាគឺនៅក្រោមច្បាប់តែមួយបាទជាការពិតណាស់លោកនេះនៅក្នុងប្រទេសកម្ពុជាយើងតាមពិត ព័ត៌មានមានច្រើនច្រើនបើធៀបនឹងប្រទេសប្រទេសជិតខាងបើសិនបើខ្ញុំគិតតែប៉ុស្តិ៍ទូរទស្សន៍ចង់ច្រើនជាងច្រើនសិនជិតប្រទេសប្រទេសជិតខាងប្រទេសវៀតណាមប្រទេសថៃនេះទូរទស្សន៍ស្រុកខ្មែរចង់20ប៉ុស្តិ៍20ប៉ុស្តិ៍ហ្នឹងលោកនេះហ្នឹងអ្នកប៉ុន្តែឥឡូវឥឡូវដូចមិនសូវមានជាប្រជាពលរដ្ឋមើលអាអំណាចនៃព័ត៌មានផ្សាយក្នុងស្រុកជាពិសេសទូរទស្សន៍ប៉ុស្តិ៍របស់ជាតិហ្នឹងក៏ ឃើញតែផ្សាយអ្វីដែលនិយាយទៅជាបរដ្ឋមិនសូវជាចាប់អារម្មណ៍ហើយអំណាចព័ត៌មាននឹងជាអំណាចធំសម្រាប់ទូទាំងពិភពលោកគេហៅអំណាចទី4ឥឡូវបន្ទាប់ពីអំណាចធំធំរបស់រដ្ឋអំណាចព័ត៌មានគឺជាអំណាចធំបើសិនជាព័ត៌មានឯករាជ្យព័ត៌មានដែលមានឆន្ទៈមានមនសិការចង់ផ្សព្វផ្សាយអំពីភាពអវិជ្ជមានជាពិសេសភាពអសកម្មនៅមូលដ្ឋាននេះ បើសិនជាមានព័ត៌មានឯករាជ្យមួយជួយផ្សាយអំពីទុកលំបាករបស់ប្រជាពលរដ្ឋខ្ញុំជឿជាក់ថាអឺអាចជួយបានច្រើនជាពិសេសជួយច្រើនណាជាពិសេសប្រជាពលរដ្ឋដែលរងទុកលំបាកអីគឺគាត់មិនដឹងតើតើស្រ័យយំនៅទីណាបើសិនជាអាជ្ញាធរមូលដ្ឋានខ្លះមិនព្រមអនុវត្តឬក៏មិនព្រមគោរពទៅតាមនីតិវិធីច្បាប់ហ្នឹងគឺអំណាចព័ត៌មានហ្នឹងមានសិទ្ធិចោះចុះផ្សាយដើម្បីឲ្យប្រជាពលរដ្ឋឬក៏អាជ្ញាធរដឹង អញ្ចឹងកាលណាផ្សាយមនុស្សម្នាក់ដែលប្រព្រឹត្តអំពើមិនល្អខ្ញុំជឿជាក់ថាមានការអៀនខ្មាស់ទី1ទី2បើសិនជាការប្រព្រឹត្តនឹងផ្ទុយពីច្បាប់អ្នកច្បាប់មានធានការចាត់ចាត់ការតាព័រមាននឹងផ្សាយនឹងវាត្រឹមត្រូវអត់អានឹងជាជាតម្រង់ទិសមួយសម្រាប់ឲ្យថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋនឹងមានក្តីសង្ឃឹមជាច្រកមួយជួយឲ្យក្នុងការអភិវឌ្ឍប្រទេសជាតិយើងដឹងដែរនឹងជាអំណាចពលរដ្ឋនឹងដោយរាល់ថ្ងៃ ខ្ញុំនិយាយដដែលដដែលទាក់ទងកសកម្មអីឃើញជាបរិវត្តរួមទុកវេទនាជីឡើងថ្លៃកសកម្មផលមកបានអត់មានទីផ្សារអំណាចព័ត៌មានយើងនឹងអត់ឃើញចុះផ្សាយទេអត់មានផ្សព្វផ្សាយអំពីទុកលំបាកជាបរិវត្តនៅភូមិនេះ មានកសកម្មកសផលប៉ុណ្ណេះតោនប៉ុណ្ណេះតោនរត់ទីផ្សារហើយអាញាធមមិនរੋអស់ហើយនឹងខាងព័ត៌មានអត់ជួយផ្សព្វផ្សាយរត់ទីផ្សារឲ្យគាត់ទៀត អានឹងយើងជាជាទុកសោកសម្រាប់ប្រជាពលរដ្ឋខ្មែរយើងកំពុងតែជួបពេលបច្ចុប្បន្ននេះតែសូមឲ្យបងប្អូនកុំអស់សង្ឃឹមសូមឲ្យមានជំនឿថាពួកយើងទាំងអស់គ្នា ដែលជាតំណាងឲ្យគណៈបកភ្លើងទៀនមានឱកាសចូលរួមចូលរួមទៅឈួរឈ្មោះបោះឆ្នោតជាបេក្ខជាតិបេក្ខជនមេឃុំចៅសង្កាត់នៅទូទាំង103ឃុំសង្កាត់នៅក្នុងខេត្តបាត់ដំបងនេះ ហើយជាក្តីសង្ឃឹមសម្រាប់បងប្អូនថាតំណាងឲ្យជាបរដ្ឋបើសិនជាបងប្អូនផ្ដល់សេចក្តីទុកចិត្តឲ្យពួកយើងខ្ញុំក្នុងដំណើរការនៃការបោះឆ្នោតនៅពេលខាងមុខដ៏ខ្លីនេះគឺថ្ងៃទី5ខែ6ខាងមុខនេះហើយពួកយើងខ្ញុំនឹងគោរពនឹងធ្វើតាមអ្វីដែលជាគោលនយោបាយរបស់គណៈបកនៅពេលខាងមុខក្នុងការបោះឃោសនាបោះឆ្នោតនេះពួកយើងមានគោលនយោបាយច្បាស់លាស់សម្រាប់ជួយ ជួយដល់ជីវភាពការរស់នៅរបស់បងប្អូនថ្នាក់មូលដ្ឋាននោះគឺគឺអាចជួយសម្រាលបានច្រើនមែនទែនបាទមានមានអីថែមទេបងអូអឺពាក់ព័ន្ធជាមួយលោកភូសវណ្ណថាជាការពិតហើយព័ត៌មាននៅស្រុកខ្មែរយើងយើងមើលបើមើលទូរទស្សន៍ទូរទស្សន៍នោះច្រើនហើយបងប្អូនក៏ដឹងដែរច្រើនប៉ុន្តែបើយើងមើលអំពីការមើលវាអត់មានអ្នកណាគេជឿទុកចិត្តបាន អញ្ចឹងហើយប្រព័ន្ធព័ត៌មានកាលណាคล้ายទៅជាអឺគេហៅថាវាបាត់បង់ឯករាជ្យភាពរបស់ខ្លួនបាត់បង់ពីការផ្សាយការពិតរបស់ខ្លួន ធ្វើឲ្យខ្លះអឺសារព័ត៌មានទៅជាឧបករណ៍របស់អ្នកណាម្នាក់ដើម្បីបំរើនៅមហិច្ឆតារបស់អ្នកណាម្នាក់របស់អ្នកនយោបាយណាម្នាក់វាលែងវាលែងពេញនិយមពីប្រជាប្រដ្ឋហើយវាអស់អស់ពេញនិយមពីប្រជាប្រដ្ឋអញ្ចឹងហើយបានជា អឺផ្សាយព័ត៌មានអ្នកអឺទូរទស្សន៍ផ្សេងផ្សេងមួយចំនួនរបស់ប្រជាប្រដ្ឋនៅរបស់អឺជាតិក៏ដោយរបស់ឯកជនក៏ដោយនៅប្រទេសកម្ពុជាมันត្រូវបានពេញនិយមទីទេដោយសារតែឲ្យដល់អញ្ចឹងទៅវារាលដាលដល់ប្រព័ន្ធព័ត៌មានផ្សេងផ្សេងទៀតដែលគេចង់ផលិតឲ្យល្អគេចង់ធ្វើឲ្យល្អអាហ្នឹងរហូតដល់អ្នកវិភាគមួយចំនួននៅប្រទេសកម្ពុជាទៀត ហើយយើងមិនដឹងថាទាំងអ្នកវិភាគទាំងអ្នកបណ្ឌិតមួយចំនួនរបស់ប្រទេសកម្ពុជាយើងយ៉ាងម៉េចទេព្រោះនៅពេលដែលតល្បីល្បីល្បីត្រូវអ្នកនយោបាយឬក៏អ្នកដឹកនាំមួយចំនួនចាប់ដើមចាប់គាត់យកទៅប្រើប្រាស់ពេលនោះគាត់ចាប់ដើមប្រើប្រែប្រួលភ្លាមប្រែប្រួលគឺគាត់បត់ភ្លាមតែម្ដងហើយប្រឹងប្រែងប្រើវោហារសាស្ត្រដើម្បីទៅគ្រប់គ្រងអ្នកនយោបាយឬក៏ ស្ថាប័ននយោបាយណាមួយហើយយើងមិនដឹងថាគាត់ដែលអ្នកខ្លះដល់ថ្នាក់បណ្ឌិតហើយគាត់ប្រើប្រាស់ឲ្យខុសពីមនសិការដើមរបស់គាត់អំពីខុសការពិតគឺយ៉ាងម៉េចយើងមិនដឹងទេប៉ុន្តែសម្រាប់គណៈបកភ្លើងទៀនថ្នាក់ដឹកនាំគណៈបកភ្លើងទៀនទាំងអស់យើងយល់យ៉ាងច្បាស់ថាមានតែការពិតទេមានតែសច្ចធម៌ទេអញ្ចឹងហើយបានបោវចនារបស់គណៈបកភ្លើងទៀនដាក់ច្បាស់ហើយ សិលធម៌សច្ចធម៌យុត្តិធម៌ត្រូវបើវចនៈ3នេះវានឹងធ្វើនឹងនាំឲ្យប្រទេសកម្ពុជាទាំងអ្នកដែលចេះដឹងគ្រប់បែបយ៉ាងចូលរួមជាមួយយើងហើយគាត់អាចប្រើប្រាស់នៅអ្វីដែលគាត់មានអ្វីដែលគាត់ចេះដឹងអ្វីដែលគាត់បានសំនោះចូលរួមជាមួយពួកយើងចូលរួមជាមួយពួកយើងដើម្បីអភិវឌ្ឍជាតិរបស់យើងដើម្បីរួមចំណែកក្នុងការដឹកនាំប្រទេសជាតិរបស់យើងអាហ្នឹងដែលយើងត្រូវការ យើងត្រូវតែធានាអ្វីអ្វីឲ្យមានភាពឯករាជ្យឲ្យបង្ហាញពីការពិតសម្រាប់ឲ្យយើងទាំងអស់គ្នាទទួលយកយកមកកែច្នៃយកមកគិតគូរពីព្រោះជាធម្មតាទេ នៅលើโลกនេះវាមានសភាវៈអាក្រក់សភាវៈល្អតែងតែនៅជាមួយគ្នាជានិច្ចតែបើយើងអត់បង្ហាញការពិតបងប្អូនឃើញទេព្រៃឈើរបស់យើងបងប្អូនមើលព្រៃឈើរបស់យើង ប្រមាណភាគរយហើយឥឡូវបាត់បង់ប្រមាណភាគរយបងប្អូនមើលយើងលាក់កំបាំងការពិតយើងអត់ហ៊ានផ្សាយការពិតដល់ទៅពេលឥឡូវយើងគិតមើលបើយើងចង់រកប្រេឈើឲ្យបានដោយដើមវិញយើងរកបានទេព្រោះវាបាត់បង់ទៅហើយប៉ុន្តែដូចខ្ញុំលើកកំបាញ់មិញហ្នឹងលើកករណីដូចកាលកញ្ញារ៉ូសិតជាមួយនឹងលោកសួនចម្រើនហ្នឹងឡាយប៉ប៉ប៉ប៉ពីអឺជនជាតិវៀតណាមគាត់មកកាយយករ៉ែមាស ការយកកំណប់យ៉ាកំណប់នៅក្រោមស្ពានថ្មចាស់នៃខេត្តបាត់ដំបងនៅមុខសាលាខេត្តនោះដល់ពេលបងប្អូនប្រជាពលរដ្ឋយើងឃើញគឺគាត់រត់មកមើលមកតាមដានមកតវ៉ាអាជ្ញាធរចាត់ការដែរត្រូវអាជ្ញាធរគាត់ទៅចាត់ការហើយបងប្អូនអាចមើលវីដេអូនឹងឡើងវិញរាវរមើលទៅថាអាជ្ញាធរដំបូងនោះគាត់ធ្វើយ៉ាងម៉េចប៉ុន្តែនៅពេលដែលបងប្អូនឃើញព័ត៌មានបងប្អូនមកអ្នកទីរួមខេត្តអ្នកក្រុងបាត់ដំបងមកចូលរួមការពារ អញ្ញាធរខ្លាចដែលដល់ពេលហ្នឹងចាប់ដើមចាត់វិធានការឲ្យបន្ទាល់សពថ្ងៃនេះកំណត់ហ្នឹងរួមទាំងស្មានថ្មចាស់តោចាស់ចំណាស់នឹងគឺថានៅបន្ទាល់សពថ្ងៃបើកាលហ្នឹងបើបដោយឲ្យកាយមិនដឹងបាត់ទាំងកំណត់ហ្នឹងទៅបាត់ទៅហើយអាស្ពានដែលស្ពានបុរាណរបស់យើងតោដែលជាស្នាដៃតាំងពីជំនាន់បារាំងមកស្ពានហ្នឹងបាទស្ពានបាក់តិចតិចអស់ប៉ុន្តែដល់ពេលអាប្រព័ន្ធព័ត៌មានដែលយើងបានធ្វើល្អហ្នឹងទៅឃើញបងប្អូនប្រជាប្រដ្ឋមកជួយការពារបានទៅអាជ្ញាធរក៏អត់ហ៊ាននៅដែរ គឺត្រូវចាត់វិធានការនេះហើយគឺសារៈសំខាន់អំពីព័ត៌មានដែលឯករាជ្យព័ត៌មានដែលពិតប្រាកដហើយសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងចូលរួមផ្ដល់ព័ត៌មានអ្វីដែលពិតអ្វីដែលពិតដើម្បីឲ្យយើងទាំងអស់គ្នារួមចំណែកចូលរួមដោះស្រាយជាមួយគ្នាដែលយើងបានជម្រាបជូនអញ្ចឹងគណៈបកភ្លើងទៀនព្យាយាមបណ្ដោះស្មារតីដល់បងប្អូនខ្មែរយុវជនខ្មែរទាំងអស់ដើម្បី ឲ្យយើងបង្កើតនៅឆន្ទៈរួមមួយ សម្រាប់អនាគតប្រទេសជាតិរបស់យើងយើងអត់ត្រូវការការប្រកាន់និន្នាការនយោបាយសក្រហមខ្មៅប្រផេះនោះទេអ្វីក៏ដោយយើងចង់បាននៅការរួបរวมជាតិមួយពិតប្រាកដចង់បង្កើតនៅឆន្ទៈរួមមួយសម្រាប់ជាតិរបស់យើងទៅថ្ងៃអនាគត ឲ្យជាតិរបស់យើងភ្លុះស្វាងឲ្យកូនចៅរបស់យើងរស់នៅសុខស្រួលជាមួយគ្នាក្នុងនាម ជាឈាមជ័រខ្មែរតែមួយ នៅលើទឹកដីដ៏ស្រស់ត្រកាលរបស់យើងមានបងសុខខមមិនថាអឺព័រមានអឺពួកផ្ដាច់ការកុម្មុយនីសអឺគាត់ខ្លាចបំផុតពីការផ្សព្វផ្សាយព័ត៌មានពិត នឹងស្លាប់បងយកយ៉ាងម៉េចទៅបងពួកកុម្មុយនីសពួកអាចារ្យហើយច្បាស់ហើយជាការពិតហើយបងសុករុស្ស៊ីប្លាអីប្លាឌីមៀពូទីនណាលោកពូទីនអត់សប្ថ្ងៃចាប់ដល់បាត់ទាំងអស់ហើយបញ្ជក់បារាំងខ្លួនឯងហ្នឹងបញ្ជក់បារាំងបានច្បាស់ហើយបានប្រាប់ច្បាស់ហើយសូម្បីតែបញ្ជក់បារាំងខ្លួនឯងដែលផ្សាយជាភាសារុស្ស៊ីនៅរុស្ស៊ីរាល់ព័ត៌មានអន្តរជាតិទាំងអស់ត្រូវបានបាត់ហើយគេប្រើប្រាស់ អគ្គបរិយាញ្ញារបស់រុស្ស៊ីនឹងនៅពេលដែលខ្លួនឯងវាយទៅរុស្ស៊ីទៅវាយទៅអ៊ុយក្រែនឈ្លានពានអ៊ុយក្រែនវាស្លាប់ជនស្រុតត្រង់ច្រើនវាខូខើពេកអញ្ចឹងបិទផ្សាយព័ត៌មានសំបីតែបងប្អូនប្រជាពលរដ្ឋរបស់របស់រុស្ស៊ីនៅប្រទេសរុស្ស៊ីនេះក៏អត់គ្រប់គ្រងអញ្ចឹងមេដឹកនាំផ្ដាច់ការគឺបិទព័ត៌មាននឹងតែម្ដងអត់ឲ្យព័ត៌មាននឹងចូលឲ្យប្រជាពលរដ្ឋរុស្ស៊ីបានមើលទេហើយគាត់ខ្លាចជាការពិតខ្លាចហើយខ្លាចដោយសារអី អ្នកប្រព្រឹត្តអាក្រក់មិនមែនតែជនបដិការមួយទេព្រោះជនបដិការក៏ចូលចិត្តប្រព្រឹត្តអ្វីដែលជាផលប្រយោជន៍សម្រាប់ពួកគាត់សម្រាប់ក្រុមគ្រួសារពួកគាត់អញ្ចឹងមានន័យថាអត់ឆ្លុះបញ្ចាំងផលប្រយោជន៍រួមរបស់មនុស្សជាតិរបស់ជាតិរបស់ខ្លួនទេអញ្ចឹងទៅបានតែខ្លាចខ្លាចព័ត៌មានមែនទេព្រោះកាលណាព័ត៌មានអាចធ្វើឲ្យគាត់ព្រោះធម្មតាទេកាលណាព័ត៌មានផ្សព្វផ្សាយទៅការពិតពេលពលរដ្ឋគាត់យល់ហើយថាអ្វីដែលល្អអ្វីដែលអាក្រក់ អញ្ចឹងភាពយុទ្ធធម៌នឹងមានអញ្ចឹងទៅពួកទាំងអ្នកដែលគេប្រព្រឹត្តអឺខុសប្រព្រឹត្តឯផ្ដាស់ហ្នឹងគឺគេខ្លាចមែនទេខ្លាចព័ត៌មានដែលពិតនឹងមែនទេតែគេបញ្ចេញព័ត៌មានដែលអត់ពិតគេបញ្ចេញព័ត៌មានដែលអត់ពិតដើម្បីផ្សព្វផ្សាយដើម្បីបម្រើផលប្រយោជន៍របស់គេរបស់បកពួកគេអាហ្នឹងបងប្អូនដឹងហើយអាហ្នឹងសម្រាប់ជាក់ស្ដែងដែលបងប្អូនមើលព័ត៌មាននៅរុស្ស៊ីទៅហើយរហូតដល់បិទ Google អីផ្សេងៗទៀតដែលអត់ធ្វើតាមបញ្ជារបស់ ប្រធានាធិបតីពូទីនហ្នឹងហើយយើងក៏លែងមកមើលយើងវិញបងប្អូនយើងល្អដែរដោយសារយើងមានឱកាសហើយដំបូងយើងឃើញថាអាប្រព័ន្ធ Facebook ហ្នឹងល្អល្អណាស់ហើយត្រាក់ដំដំបូងគង់មានវិធានការប៉ុន្តែដល់ពេលគាត់មើលទៅថាវាមានប្រយោជន៍ឲ្យមនុស្សដែលពលរដ្ឋកម្ពុជាបើចង់បាត់ក៏បាត់ឡើងកើតដែរព្រោះបងប្អូនប្រជាប្រដ្ឋកម្ពុជាពេញនិយមហើយយើងរីករាយ ហើយរីករាយមែនទែនសម្រាប់បងប្អូនដែលមើលឃើញបញ្ហាសង្គមកើតឡើងហើយជួយ live ជួយផ្សព្វផ្សាយលើកទឹកចិត្តដូចយើងឃើញនៅប្រទេសនៅអឺមាត់ស្ទឹងមាត់អឺសមុទ្រមានបរទេសជួយរើសម្រាមជួយសម្អាតអឺបរិស្ថានអីផ្សេងផ្សេងហ្នឹងហើយយើងឃើញថាបានផ្សព្វផ្សាយអំពើល្អហើយប្រព័ន្ធព័ត៌មាននេះសំខាន់មែនទែនហើយករណីខ្លះអាចជួយ អាចជួយសង្គ្រោះមនុស្សបានពេលខ្លះមនុស្សជួបបញ្ហាកូនក្មេងវែងផ្សេងផ្សេងប្រព័ន្ធព័ត៌មានដែលផ្សព្វផ្សាយបែបនេះគឺជួយជួយមែនទែនជួយបានច្រើនមែនទែនហើយគណៈបកភ្លើងទៀនតាំងប្រែងអឺបើសិនជាគណៈបកភ្លើងទៀនជាប់ឆ្នោតបានតែដឹកនាំប្រទេសឬក៏ដឹកនាំមូលដ្ឋានហ្នឹងដឹកនាំមូលដ្ឋានគុំសង្កាត់ហ្នឹងគឺច្បាស់ហើយលើកទឹកចិត្តណាស់សម្រាប់បងប្អូនយុវជនយើងដែលប្រឹងប្រែងដើម្បីផ្សព្វផ្សាយព័ត៌មានពិតប្រាកដ សូមអានខមមិនបងប្អូនតិចសូមលើកសូមលើកមានមានអីដកមានអីអានេះមានមានមានដកមានមានតែខមមិនបងប្អូនជូនពរគណៈបកភ្លើងទៀនជោគជ័យហើយអរគុណច្រើនណាស់បងប្អូនដែលបានចូលមើលហើយបានលើកទឹកចិត្តហើយនឹងយល់ច្បាស់អំពីទឹកចិត្តរបស់ជាបរដ្ឋដែលចង់មានការផ្លាស់ប្ដូរ ផ្លាស់ប្ដូរគឺផ្លាស់ប្ដូរដោយប្រជាធិបតេយ្យគឺផ្លាស់ប្ដូរតាមការបោះឆ្នោតគឺផ្លាស់ប្ដូរមេឃុំចាស់ដាក់មេឃុំថ្មីមេឃុំថ្មីមេឃុំប្រជាធិបតេយ្យមេឃុំបំរើរាជម្ចាស់ឆ្នោតហើយហើយធីតាកូនធីតាពេជ្របាទហើយអឺសូមជម្រាបជូនថាមេឃុំគណៈបកភ្លើងទៀនច្បាស់ហើយបងប្អូន ច្បាស់ជាមួយគ្នាត្រូវច្បាស់ជាមួយគ្នាពីព្រោះយើងប្រឹងប្រែងណាស់គឺប្រឹងប្រែងដើម្បីការរស់រានរបស់យើងទាំងអស់គ្នាមិនមែនដើម្បីនរណាមួយទេឧទាហរណ៍ថាបើលោកភូសវណ្ណថាអាចរស់បានហើយចុះបើនៅក្នុងសង្គមមួយណាដូចយើងនិយាយចឹងនៅជុំវិញយើងគ្រឿងញៀននៅជុំវិញយើងគ្រឿងញៀននៅជុំវិញយើងអ្នកសវណ្ណណាតើ យើងរស់នៅបានសុខទេអាហ្នឹងមួយផ្នែកយើងនិយាយពីនៅក្នុងបរិបទនៅក្នុងបរិស្ថាននៅក្នុងអឺមជ្ឈមិនជាកន្លែងមួយតូចជាកន្លែងមួយតូចហើយចុះបើយើងនិយាយវាទូទៅមនុស្សទាំងអស់របស់យើងសិតតែជាប់គ្រឿងញៀនសិតតែទៅជាអ្នកសវឹងអ្នកមានជំងឺចុះជាតិរបស់យើងទៅជាយ៉ាងណាអញ្ចឹងហើយយើងទាំងអស់គ្នាប្រឹងប្រែងនៅពេលនេះគឺ សម្រាប់ខ្លួនយើងទាំងអស់គ្នាសម្រាប់ប្រទេសជាតិរបស់យើងទាំងអស់គ្នាជួយជាតិរបស់យើងឲ្យបានរឹងមាំឲ្យបានខ្ពង់ខ្ពស់ឲ្យបានរីកចម្រើនរុងរឿងមានន័យថាយើងជួយជួយគ្នាជួយខ្លួនឯងផងជួយកូនចៅរបស់យើងផងគឺថាជួយជួយជាជាជាតិសាសន៍ខ្មែររបស់យើងតែម្ដងបាទសូមឲ្យបងប្អូន ដែលចូលខមមិននិងចូលមើលជួយផ្សព្វផ្សាយបន្តបើសិនជាបងប្អូននៅតំបន់ដាច់ស្រយាលដែលអ៊ីនធឺណិតឬក៏ព័ត៌មានអត់ដល់ថ្ងៃនេះខ្ញុំទទួលបានព័ត៌មានថ្មីមួយសម្រាប់អ្នកដែលនៅឆ្ងាយដែលគាត់អត់មានប្រព័ន្ធព័ត៌មានហ្នឹងទៅដល់ពួកគាត់គឺដោយពួកយើងនិយាយពីខាងដើមថាប្រព័ន្ធព័ត៌មាននេះសំខាន់ណាស់តែដោយសារអត់មានប្រព័ន្ធព័ត៌មានទៅដល់គឺយើងប្រព័ន្ធ ពឹងលើប្រព័ន្ធព័ត៌មានបណ្ដាញសង្គមប្រព័ន្ធព័ត៌មានបណ្ដាញសង្គមនេះគឺវាពឹងទៅលើប្រព័ន្ធអ៊ីនធឺណិតថ្ងៃនេះបងប្អូនតំណាងគណៈបកភ្លើងទៀនយើងក៏តាមតាមអង្កេតឬក៏តាមខ្លំមើលការចែកបានព័ត៌មានទៅដល់ជាបរដ្ឋនៅចង្កាត់បាត់ញោកពួកគាត់បានចូលរួមមកយកបានព័ត៌មានដែលមានឈ្មោះក្នុងជីបោះឆ្នោតគាត់បានផ្ទៀងជាមួយអតញ្ញប័ណ្ណរបស់គាត់ ពេលនោះពួកយើងខ្ញុំដែលជាបេក្ខភាពមេឃុំនៅនៅឃុំនោះគឺមានការភ្ញាក់ផ្អើលមែនទែនដោយសារអឺមានប្រជាពលរដ្ឋមកសួរផ្ទាល់លោកវនីមកសួរផ្ទាល់ថាតើតើប្អូនអឺមកទីនេះក្នុងនាមអ្វីដែរពេលនោះបេក្ខភាពមេឃុំយើងបានឆ្លើយប្រាប់ថាខ្ញុំតំណាងឲ្យគណៈបកភ្លើងទៀនជាបេក្ខភាពមេឃុំឈួរ ធ្វើមិនឃុំក៏ឃុំនឹងជាបរដ្ឋកាត់កាត់កាត់សบายចិត្តគាត់ថាអូគណៈបកភ្លើងទៀនមានវិញហើយហ្នឹងហើយគាត់សบายចិត្តរហូតដល់គាត់និយាយទៅតំណាងបេក្ខភាពមេឃុំយើងយកមកប្រាប់មកថ្នាក់ដឹកនាំគណៈបកពួកយើងមានសេចក្តីសบายរីករាយមែនទែនដោយសារកង្វះព័ត៌មាននឹងឯងហើយពេលនេះដោយសារប្រព័ន្ធបច្ចេកវិទ្យាអត់ដល់កន្លែងគាត់គាត់បានស្នើសុំធ្វើម៉េចឲ្យមានស្លាកសញ្ញា ជាតំណាងរបស់គណៈបកភ្លើងទៀនដើម្បីឲ្យប្រជាពលរដ្ឋដឹងថាភ្លើងទៀនមានសម្រាប់នៅខុំឃុំនឹងនៅស្រុកនឹងតែតាមពិតគណៈបកភ្លើងទៀនមាន ទូទាំងប្រទេសអញ្ចឹងសូមឲ្យបងប្អូនដែលនៅឆ្ងាយជួយផ្សព្វផ្សាយបន្តកន្លែងណាដែលបងប្អូនអត់មានប្រព័ន្ធព័ត៌មានទៅដល់ហើយជាបរិបទកាត់សបាយកាត់សបាយចិត្តមែនទែនគាត់ឃើញឃើញបេក្ខភាពយើងទៅហើយគាត់រាយរាប់ព្រោះគាត់ថា ស្មានតែអត់មានទេភ្លើងទៀនឥឡូវមានវិញហើយអញ្ចឹងក៏បានដើរប្រាប់ជាបរិបផ្សេងផ្សេងថាពេលខាងមុខនេះកាត់លេខអស់សង្ឃឹមគាត់ថាមានភ្លើងទៀនណាឥឡូវនេះមានភ្លើងទៀនណានៅភូមិឃុំគាត់អញ្ចឹងដាច់តម្លៃឃុំផ្សេងផ្សេងខ្ញុំជឿជាក់ថាអាចមានព័ត៌មាននេះអាចចែករំលែកដល់បងប្អូនយើងបន្តទៀតជាពិសេសបងប្អូននៅឆ្ងាយឆ្ងាយដែលទទួលដឹងព័ត៌មានជាពិសេសក៏ដឹងអតីតពីមុន ពីមុនក៏ដឹងស្គាល់សង្គ្រោះជាតិក៏ស្គាល់ច្បាស់មកសង្គ្រោះជាតិដោយសារសង្គ្រោះជាតិមានការបោះឆ្នោត2013រហូតដល់2017រយៈពេល5ឆ្នាំនេះគឺធ្វើជ្រាបបំពេញបេះដូងប្រជាពលរដ្ឋតែឥឡូវនេះដោយសារគណៈបកសង្គ្រោះជាតិនឹងបានត្រូវរំលាយចោលហើយកាត់មនិតស្មានថាមានគណៈបកភ្លើងទៀនចេញមកចូលរួមប្រគួតប្រជែងប្រគួតប្រជែងឈួរឈ្មោះបោះឆ្នោតឃុំសង្កាត់ទេ ហើយឥឡូវនេះបងប្អូនគាត់សប្បាយរីករាយមែនទែនតែខ្ញុំជឿជាក់ថាបងប្អូននៅកន្លែងផ្សេងផ្សេងទៀតដែលដឹងក៏សប្បាយនិងរីករាយក្នុងចិត្តដូចបងប្អូនដែលគិតទៅតែទៅតែដឹងដែរបាទថ្ងៃមិញចាប់អារម្មណ៍មួយទៅវិញលោកពូសវណ្ណថាសម្ពុជាតិយើងបានធ្វើផ្សព្វផ្សាយច្រើនទូទៅឲ្យគេស្គាល់ច្រើនប៉ុន្តែថ្ងៃមិញតកងឡានតាក់ស៊ីពេលដែលយើងនិយាយប្រាប់ថាបងអញ្ជើញមកទីស្នាក់ការគណៈបកភ្លើងទៀន គាត់ថាយើងរាយរាប់ទីតាំងទៅគាត់ថាលោកខ្ញុំស្គាល់ហើយគណៈបកសន្តិចាស់តែអញ្ចឹងប្រវត្តិប្រវត្តិមកទាំងប្រវត្តិមកច្រើនអញ្ចឹងហើយឥឡូវនេះយើងទទួលស្គាល់ថាបងប្អូនទាំងឡាបងប្អូនយើងមានការខ្វះខាតច្រើនដោយសារការចូលរួមរបស់យើងវាមានរយៈពេលដូចជា3 4ខែអញ្ចឹងសម្រាប់បាត់ដំបងមានការខ្វះខាតស្លាកសញ្ញាច្រើនហើយអញ្ចឹងហើយបានមានការលើកយឺតយ៉ាវកន្លែងខ្លះតំបន់ចុងកាត់បំយកខ្លះហ្នឹងក៏អត់តាន់បាន មានប្រាក់ដល់ហើយអញ្ចឹងសូមឲ្យបងប្អូនចូលរួមជួយផ្សព្វផ្សាយឲ្យគណៈបកភ្លើងទៀនផងហើយសង្ឃឹមយ៉ាងមុតមមថាបងប្អូនជួយផ្សព្វផ្សាយបន្តបន្តដោយលោកភូសវណ្ណថាបានជំរាបជូនអញ្ចឹងគឺគាត់ចាប់អារម្មណ៍ហើយគាត់ស្វាគមន៍គាត់រីករាយពីព្រោះគាត់ចង់ឲ្យយើងចូលរួមជាមួយគ្នាយ៉ាងហោចណាស់គាត់ថាយើងបានអំណាចសម្រាប់តទល់គ្នាក្នុងការធ្វើការក្នុងការធ្វើការសម្រាប់ផលប្រយោជន៍របស់ពួកគាត់គាត់មានខ្នងបង្អែកមួយដែរគាត់ បានមានភាសាអញ្ចឹងហើយពាក់ព័ន្ធជាមួយស្លាកសញ្ញានេះគឺយើងមានការខ្វះខាតច្រើនហើយក្នុងនោះក៏យើងទៅទទួលបានអឺមានការគ្រប់គ្រងជួយធ្វើស្លាកអីតិចតួចពីបងប្អូនយើងដែលជាទាំងនៅក្រៅប្រទេសក្នុងប្រទេសវាមិនតាន់គ្រប់គ្រាន់ហើយអញ្ចឹងហើយបានមានការខ្វះខាតហើយសង្ឃឹមថាបងប្អូនជួយផ្សព្វផ្សាយអឺសម្រាប់អ្នកដែលអត់តាន់បានទទួលព័ត៌មានថា គណៈបកភ្លើងទៀននឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5នេះដែលប្រព្រឹត្តទៅនៅថ្ងៃទី5ខែ6ខាងមុខបាទជាការពិតណាស់ហើយនេះជាព័ត៌មានសម្រាប់អឺចែកជូនដល់បងប្អូនជាប្រដ្ឋខ្មែរអ្នកដែលមានទទួលបានព័ត៌មានហើយសូមជួយចែកបន្តហើយពួកយើងខ្ញុំក៏មានមោទនភាព អតីតភាពដែលបានចូលរួមការងារសង្គមហើយថ្នាក់ដឹកនាំនៅឃុំសង្កាត់ក៏បានចូលរួមច្រើនហើយអ្នកខ្លះអ្នកខ្លះតាំងពីសម័យសំស៊ីក៏ធ្លាប់ធ្វើជាជំទប់ឃុំធ្លាប់ធ្វើជាក្រុមសាឃុំដូច្នេះអឺពេលដែលពួកគាត់នៅបម្រើការងារនៅថ្នាក់មូលដ្ឋានអ្វីត្បិតតែឃុំខ្លះគាត់អត់បានធ្វើមេឃុំគាត់អត់បានធ្វើជាអឺចៅសង្កាត់ តែពួកគាត់បានជួយ សម្រាលការងារដល់ប្រជាពលរដ្ឋបានច្រើនដែរហើយយើងសម្លេងអត់លុយមែនសូមជួយការបាទអរគុណណាស់សំសេងស្អែកខ្ញុំនឹងរៀបចំឲ្យល្អជាងនេះហើយសូមខន្តីអភ័យទោសផងបងប្អូនថាបងប្អូនសំសេងថាសលេងអត់លឺទៀតអរគុណច្រើនសំសេងអញ្ចឹងប្រហែលឆ្ងាយបន្តិចចឹងហើយ ជានៅឆ្ងាយយើងដាក់កាមេរ៉ាឆ្ងាយបន្តិចហើយកំពុងកក៏ប្រើប្រាស់ព្រឹកផងល្ងាចផងហើយយប់បន្តទៀតបន្តមកតិចទៀតក៏វាចឹងសូមដោយសារបច្ចេកទេសយើងសលេងអសូវលឺចឹងខ្ញុំសូមបន្តបន្តិចទៀតហើយនឹងធ្វើការបញ្ចប់ ហើយថ្ងៃស្អែកពួកយើងខ្ញុំនឹងរៀបចំឲ្យល្អប្រសើរដោយសពមួយដងដើម្បីជាព័ត៌មានជាសម្លេងដើម្បីលើអូថ្ងៃស្អែកថ្ងៃសៅរ៍ទៀតបងប្អូនអញ្ចឹងចុងសប្តាហ៍ដូចខ្ញុំបញ្ជាក់ជម្រាបជូនបងប្អូនជាប្រដ្ឋទាំងអស់ហើយបានជៀបថាថ្ងៃសៅរ៍ថ្ងៃអាទិត្យពួកយើងខ្ញុំទាំងពីរនាក់ឆ្លៀតពេលបំពេញការសិក្សាថ្ងៃសៅរ៍ថ្ងៃអាទិត្យបន្ត ហើយអញ្ចឹងយើងចាំជួបគ្នាថ្ងៃថ្ងៃច័ន្ទបន្តទៀតអញ្ចឹងបងប្អូន សូមអធិស្ឋានផងព្រោះថ្ងៃសៅរ៍ហ្នឹងយើងជួបគ្នាអឺជួយគ្នាបន្តចំណេះដឹងដែលឆ្លៀតបំពេញបន្ថែមហើយថ្ងៃស្អែកហ្នឹងក៏មានកម្មវិធីមួយទៀតគឺពួកយើងខ្ញុំទាំងអស់គ្នាដែលតំណាងខេត្តហ្នឹងគឺត្រូវទៅចូលរួមចូលរួមប្រជុំនៅថ្នាក់ដឹកនាំគណៈបកភ្លើងទៀននៅស្រុកបណ្ណន់មួយទៀតបងស្រុកបណ្ណន់ហើយ យើងឆ្លៀតឆ្លៀតដល់ចន្លោះមកការសិក្សាយើងហ្នឹងគឺឆ្លៀតទៅចូលរួមជួបបងប្អូនដែលជាតំណាងមេឃុំនៅក្នុងស្រុកបន្លន់ទូទាំងស្រុកមាន8ឃុំហ្នឹងដើម្បីចូលរួមជាស្មារតីហើយមួយទៀតនោះគាត់បានចូលលុយគ្នាស្រាក់គ្នានឹងធ្វើផ្លាកធំមួយនៅក្នុងគុំតាក្រៀមនឹងបាទមកគុំតាក្រៀមទៅបានផ្លាកនឹងមួយគាត់ចូលស្រាក់គ្នាទៀតអាណិតសំណោះមេឃុំមែនទេណាខាត់ទេទេ គាត់បានរៃគ្នាចូលរួមធ្វើស្លាកហ្នឹងទៅគាត់សុំឲ្យតំណាងគណៈបកភ្លើងទៀនខេត្តចូលរួម ចូលរួមដើម្បីលើកលើកផ្លាកនៅថ្ងៃស្អែកនៅឃុំតាក្រៀមហ្នឹងចឹងយើងអត់បានឡាយទេថ្ងៃស្អែកហើយនឹងចាំជួបមួយបងប្អូនថ្ងៃច័ន្ទបន្តទៀតហើយថ្ងៃច័ន្ទហ្នឹងមិនដឹងថាបានឡាយអត់លោកនេះព្រោះពួកយើងខ្ញុំត្រូវឡើងទៅភ្នំពេញដើម្បីចូលរួម ប្រជែកគ្នាជាមួយ ថ្នាក់ដឹកនាំគណៈបកទាក់ទងនឹងបច្ចេកទេសមួយចំនួនដើម្បីយកមកអនុវត្តបន្តទៀតក្នុងខេត្តបាត់ដំបងយើងខ្ញុំនឹងចឹងបើសិនជាបានឡាយមិនបានឡាយចាំពួកយើងខ្ញុំជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបន្តទៀតព្រោះតនការនេះជាតនការចំទៀតហើយនឹងអឺលំបាកបំផុតសម្រាប់ពួកយើងខ្ញុំនៅក្នុងប្រទេសក្នុងការធ្វើចលនា ដើម្បីរកសម្លេងគ្រប់គ្រងដើម្បីផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតតាមមូលដ្ឋានធ្វើម៉េចឲ្យពួកគាត់បានដឹងបានស្គាល់ហើយបានយល់ថាពេលនេះមានពួកយើងដែលជាតំណាងគណៈបកភ្លើងទៀនមានឱកាសចូលរួមដើម្បីជាជំរើសរបស់ដល់ពួកពួកគាត់ទាំងអស់គ្នារបស់ថ្នាក់មូលដ្ឋានបាទអញ្ចឹងជាចុងបញ្ចប់សូមជម្រាបលាក្រាបថ្លែងគុំ ព្រះថេរាធិរៈគ្រប់អង្គសូមអរគុណប្រជាពលរដ្ឋខ្មែរគ្រប់រូបហើយខ្ញុំជឿជាក់ថាថ្ងៃខាងមុខនេះបងប្អូនដែលជាម្ចាស់ឆ្នោតនៅក្នុងស្រុកនឹងចូលរួមទាំងអស់គ្នាដើម្បីជ្រើសរើសតំណាងពួកគាត់ថ្នាក់មូលដ្ឋានជាពិសេសចេញមកពីគណៈបកភ្លើងទៀនឲ្យបានល្អប្រសើរដើម្បីជួយជួយដល់ថ្នាក់មូលដ្ឋានឲ្យឲ្យបានល្អប្រសើរចំពោះជាពលរដ្ឋទាំងអស់គ្នាបានសូមជម្រាបលា តាមពិតបញ្ហាបញ្ហាពេញមិនបញ្ហាអ៊ីនធឺណិតទេអញ្ចឹងហ៎បងព្រោះយើងមើលដាក់ពីយើងហ្នឹង